ខេអឺជំរាបសួរលោកគ្រូនិងសួស្តីមិត្តរួមមិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះពួកខ្ញុំគឺជាក្រុមទី1ដែលមានសមាជិកទាំងអស់3នាក់ទី1ខ្ញុំគឹមហៀងទី2ប៊ុនហុងទី3ហុងត្រីដែលនឹងឡើងមកធ្វើការបានឡើងមកធ្វើបទបង្ហាញតាក់ទងជាមួយនឹងមេរៀនទី1អំពី development and role of selling in marketing ចំពោះ content មានដូចជា objective ទី1 background ទី2 nature and role of selling ទី3 characteristic of modern selling ទី4 success factor for professional sales people ទី5 type of selling ទី6 I make of selling ទី7 the nature and role of sales management ទី8 the marketing concept ទី9 implementing the marketing concept ទ up relationship between sales and marketing up 11 conclusion ហើយនឹងចុងក្រោយមាន uh, discussion question and reference learning objective អឺចំពោះអឺ uh, uh, benefit បន្ទាប់ពីយើងបានរៀនមេនឹងហើយអាចធ្វើឲ្យយើងដឹងពួកយើងអាចទី1 understand the implication of product sales and marketing orientation ទ appreciate why sales generally has a negative impact. ទ uh, know where selling fit into the marketing mix ទី4 identify the responsibility of sales management និងទី5ចុងក្រោយ recognize the role of selling as a career ទីមួយ background ចំពោះ background នោះគឺវាស្រដៀងទៅគ្នាទៅនឹង learning objective ដែលក្នុងមេរៀននោះគឺនឹងអាចឲ្យយើងដឹងអំពីភាពខុសគ្នារវាង selling and sales management ភាគច្រើនមនុស្សគិតថា selling and sales management នឹងស្រដៀងគ្នាតែស្ដាយទៅពេលនេះគឺជារឿងពីរផ្សេងគ្នា ហើយក្នុងនោះផងដែរយើងអាចដឹងអំពី sales management ការគ្រប់គ្រងការលក់នៅនាពេលបច្ចុប្បន្ននៅក្នុងអង្គភាពឬក៏នៅ ក្នុងក្រុមហ៊ុននាពេលបច្ចុប្បន្នហើយយើងនឹងអាចដឹងឲ្យកាន់តែច្បាស់អំពី selling and sales management ហើយចំពោះអឺដូចគ្នាផងដែរជាមួយនឹង function business ដតីមុខងារនឹងតួនាទីនៃ selling គឺត្រូវបានផ្លាស់ប្ដូរជាជាច្រើនឆ្នាំកន្លងមកហើយហើយការផ្លាស់ប្ដូរនោះផងដែរមាន បាន effect យ៉ាងខ្លាំងទៅលើ business environment ទី2 Nature and Role of Selling មុខងារនិងទូនីតិនៃការលក់បើនិយាយងាយទៅមុខងារនៃទូនីតិនៃការលក់ហ្នឹងគឺធ្វើយ៉ាងណាបង្កើតឲ្យមានការលក់ហើយការលក់នឹងផងដែរគឺមានសកម្មភាពផ្សេងៗគ្នាទៅតាមអង្គភាពឬក៏ក្រុមហ៊ុននីមួយៗឧទាហរណ៍ដូចជាក្រុមហ៊ុន2ផ្សេងគ្នាទីមួយគាត់លក់គាត់បម្រើសេវាកម្មទៅលើ delivery និងមួយទៀតគាត់លក់ទៅលើផលិតផលគ្រឿងចក្រ ចំពោះក្រុមហ៊ុនដែលគាត់បម្រើសេវាកម្ម delivery ហ្នឹងសិលរបស់គាត់គឺគាត់តែមានទូនាទីសម្រាប់ធ្វើយ៉ាងណាដឹកជញ្ជូននៅបានហ្នឹងដល់អតិថិជនឲ្យទាន់ពេលវេលាក៏ប៉ុន្តែបើសម្រាប់ company ដែលគាត់ run ទៅលើលក់ផលិតផលគ្រឿងចក្រហ្នឹងគឺសិលរបស់គាត់ត្រូវធ្វើបទបង្ហាញត្រូវអឺបញ្យល់អតិថិជនអំពី benefit នៃ product ហ្នឹងដើម្បីបញ្ចុះបញ្ចូលយ៉ាងណាឲ្យពួកគាត់ទិញផលិតផលរបស់ពួកគេ ទី3 characteristic of modern selling មានន័យថាជាលក្ខណៈពិសេសនៃ modern selling ដែលមានដូចជាទី1 customer retention and deletion ចំពោះ modern selling ក៏ត្រូវតែចេះថែរក្សានៅអតិថិជនឲ្យបានគង់វង្ស បើយើងទៅតាមទ្រឹស្ដីរបស់លោកផាលូតូ80%នៃការលក់របស់ក្រុមហ៊ុនគឺបានមកពី20%នៃអតិថិជនចាស់របស់ពួកគេមានន័យថាអញ្ចឹងមានន័យថាអតិថិជនចាស់ហ្នឹងគឺវាមានអត្ថប្រយោជន៍មែនទែនសម្រាប់ company នេះអញ្ចឹងការថែរក្សាអតិថិជនចាស់ហ្នឹងគឺវាសំខាន់មែនទែនទី2 database and knowledge management មានន័យថា selling model បច្ចុប្បន្នគឺត្រូវតែមាននៅចំណេះដឹងតកតងជាមួយ data database ដែលថាសារ database ហ្នឹងអាចជួយពួកគាត់ជាច្រើនដូចជា store តុង information របស់អតិថិជនឬក៏ information របស់ដៃគូប្រកួតប្រជែងរបស់គាត់ជាដើមទី3 customer relationship management មានន័យថាគាត់ត្រូវតែចេះថែរក្សានៅចំណេះទំនុកជាមួយនឹងអតិថិជនមិនចេះតែលក់លក់ឲ្យបានរួចរួយគាត់ត្រូវតែថែរក្សាចំណេះទំនុកជាមួយអតិថិជននោះឲ្យបានមានរយៈពេលយូរចំណុចបន្ទាប់មកសទី4 marketing ដល់ product អឺ ក្នុងនាមជាអ្នកលក់ទៅទំនើបក្នុងនាមជាអ្នកលក់ modern selling ហ្នឹងគាត់ត្រូវតែចូលរួមក្នុងសកម្មភាពទំនើបផ្សេងផ្សេងមិនមែនគ្រាន់តែធ្វើផែនការនិងធ្វើការបាត់បង្ហាញអំពីការលក់ហ្នឹងទេគាត់ត្រូវតែចូលរួមសកម្មភាពផ្សេងផ្សេងមានដូចជាការផ្ដល់នឹងវិភាគព័ត៌មាននិងវាតម្លៃផ្នែកទីផ្សារទៅពេលទី5 problem solving and system selling ភាគច្រើននៃ modern selling ជាពិសេសនៅក្នុងកំហុនដែលរានជា business to business គឺគាត់ត្រូវតែគឺគាត់ពឹងផ្អែកទៅលើ self person ដែល self person ហ្នឹងគាត់ដើរតួនាទីក្នុងការពិគ្រោះនឹងធ្វើការជាមួយអតិថិជនដោយផ្ទាល់ដោយអឺស្វែងរកនៅដំណោះស្រាយស្វែងរកនៅតម្រូវការនិងបញ្ហាជាមួយនៅអតិថិជនហើយប្រកបផងដែរគឺជាអ្នកដែលដោះស្រាយបញ្ហាទាំងអស់នោះហើយទី6 satisfying need and adding value មានន័យថាជា modern sales people ក៏ត្រូវតែមានសមត្ថភាពក្នុងការ រកនៅ customer need ហើយនឹងបំពេញតម្រូវការរបស់ customer នឹងឲ្យចំគោលដៅទី4 successful factor for professional professional sales people ទាំងនេះគឺជា factor ទាំង10ដែល professional ក៏ត្រូវតែមានដែលទី1មានដូចជា listening skill listening skill ហ្នឹងគឺជា skill សម្រាប់ឲ្យគាត់ប្រើក្នុងការស្ដាប់អតិថិជនដើម្បីស្វែងរកនៅតម្រូវការ និង បញ្ហារបស់អតិថិជនទី2 follow up skill ដែល ជា skill ដែលគាត់ត្រូវតែអាចចេះសម្របខ្លួនជាមួយទៅនឹង customer គ្រប់ប្រភេទដល់ពេលទី3 ability to adapt sales style from situation to situation មានន័យថាគាត់ត្រូវតែមានសមត្ថភាពគាត់ត្រូវតែមាន style លក់ផ្សេងៗគ្នាដែលអាចសម្របជាមួយស្ថានភាពមួយនិងអាចសម្រាប់ពីស្ថានភាពមួយនិងស្ថានភាពមួយទៀតដូចថា អឺតិចជនប្រភេទនេះក៏ត្រូវទៅផ្សាយលក់ប្រភេទនេះអតិថិជនប្រភេទនោះក៏ត្រូវផ្សាយលក់ប្រភេទនោះទៅពេលទី4 the next city uh, tricking to the test មានន័យថាគាត់ត្រូវតែភ្ជាប់ខ្លួនគាត់ជាមួយនឹងការងារដែលឲ្យគាត់នឹងមានលក្ខណៈឲ្យគាត់ធ្វើខ្លួនគាត់ឲ្យតស៊ូជាមួយនឹងការងារគាត់ត្រូវ commitment ទី5 organizational skill មានន័យថាគាត់ត្រូវតែមាន skill ក្នុងការរៀបចំនៅការលូតរបស់គាត់ទី6 verbal communication មានន័យថា ក្នុងនាមជា professional seller គាត់ត្រូវតាមានតរិចេះប្រើប្រាស់ពាក្យនៅពាក្យសម្ដីក្នុងការតំណែងជាមួយអ្នកអតិថិជនទី7អឺ proficiency in interacting with people at the level within the organization មានន័យថាក្នុងនាមជាអ្នកលក់ professional ម្នាក់អ្នក professional ម្នាក់គាត់ត្រូវតែអាចសម្របខ្លួនគាត់ទាំងក្នុងអង្គភាពផងដែរមិនតែអាចសម្របខ្លួនជាមួយនឹងអតិថិជនទេទៅពេលទី8គាត់ត្រូវតែ មានសមត្ថភាពក្នុងការជំនះនៅរាល់បញ្ហាទាំងអស់អាចដោះស្រាយនិងជំនះនៅរាល់បញ្ហាទាំងអស់ហើយទី9 closing skill ហ្នឹងគឺគាត់ត្រូវតែអាចមាន skill ក្នុងការ skill ហ្នឹងគឺធ្វើឲ្យគាត់អាចបង្កើតឲ្យបង្កើតភាពសិក្សាជាមួយនឹងអតិថិជនដើម្បីឲ្យពួកគាត់នឹងត្រាស់ទៅលើដើម្បីឲ្យ customer នឹងត្រាស់ទៅលើពួកគាត់និងទី10ចុងក្រោយនឹងគឺ personal planning and time management skill អញ្ចឹងមានន័យថា professional seller នឹងក៏ត្រូវតែមាន management time ហើយនឹង ធ្វើ planning ផ្ទាល់ខ្លួនរបស់គាត់ជួយបងខ្ញុំបញ្ចប់ដំណឹងបន្តទៀតគឺបងហុងគាត់នឹងធ្វើការបកស្រាយបន្តអូខេជំរាបសួរលោកគ្រូហើយសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបន្តចំណុចពីគំហាងគឺចំណុចរបស់ខ្ញុំនោះគឺ type of selling ប្រភេទនៃការលក់ហើយចំពោះចំណុចនេះដែរគឺគេបានបែងចែកជា3ទី1គឺ order take ទី2 order creator និងទី3 order getter slide បន្ទាប់ចំពោះអឺ inside order order taker វិញគឺ ចំពោះចំណុចហ្នឹងគឺសំដៅទៅលើអតិថិជនដែលគាត់មានសិទ្ធិពេញលេញក្នុងការជ្រើសរើសទិញទំនិញឬសេវាកម្មដោយពុំចាំបាច់ត្រូវការពួក sale ហ្នឹងគាត់ suggestion មកមានថា គាត់មកទិញហ្នឹងគឺគាត់មានគម្រោងថានឹងទិញអីហើយគាត់អត់ត្រូវការការប្រឹក្សាពីអីទាំងអស់ហើយចំពោះចំណុចនេះផងដែរគឺមាន transaction 2ទី1នោះគឺ receive receiving payment និង pass over the goal មានន័យថាបើយើងនិយាយឧទាហរណ៍ទៅប្រៀបដូចជានៅ mat ចឹងមានន័យថាពេលដែលអតិជនគាត់ជឿមុខតំណែងគាត់ហើយគាត់យកមកដាក់នៅ bela គិតលុយហ្នឹងបន្ទាប់មកគាត់នឹងទទួលបានវិក័យប័ត្រមួយបន្ទាប់ពីគាត់ទូទាត់វិក័យប័ត្រហ្នឹងហើយទើបខាងអ្នកគិតលុយរបស់យើងហ្នឹង ឲ្យចំណេញឬក៏សេវាកម្មហ្នឹងទៅគាត់ហើយចំពោះ transaction ទី2នោះគឺពាក់ព័ន្ធទៅនឹង tele marketing ដែល customer ហ្នឹងគាត់បានកម្មងទំនិញទៅតាម telephone មានថាកម្មងទំនិញតាមទូរស័ព្ទហើយចំពោះចំណុចបន្ទាប់ ចំពោះចំណុចបន្ទាប់នោះគឺ deliver sale people ដែលចំពោះចំណុចនេះគឺផ្ដោតយកចិត្តទុកដាក់ទៅចម្បងទៅលើអតិជនហើយដែលភាពជោគហើយគេចំពោះភាពជោគជ័យនិងភាពបរាជ័យគឺអាស្រ័យទៅលើអ្នក deliver delivery តែម្នាក់គាត់មានថាចំពោះចំណុចនេះអឺខាងស្ថាប័នឬក៏អាជីវកម្មនោះគឺគាត់អត់មាន សិទ្ធិក្នុងការគ្រប់គ្រងទៅលើភាពជោគជ័យនិង ភាពបរាជ័យនៃការលក់របស់គាត់គឺវាអាស្រ័យទៅលើ delivery deliver delivery man ទាំងអស់ដោយសារថាបើសិនជា delivery man ហ្នឹងគាត់មាន personality មួយមានថាគាត់អត់សូវយកចិត្តទុកដាក់ចំពោះភ្ញៀវទេអញ្ចឹងមានថាការ sell នោះគឺគាត់ fail តែម្ដងហើយចំពោះចំណុចទី3នោះគឺ outside order taker ចំពោះចំណុចនេះវិញគឺសំដៅទៅលើការលក់ក្រោមរូបភាព ក្នុងការ visiting customer ថាគាត់ចុះទៅផ្ទាល់ហើយបើសិនជាឧទាហរណ៍វិញគឺពាក់ព័ន្ធភាគច្រើនពាក់ព័ន្ធទៅនឹងពួកគាត់អ្នក sell forex ពួកអ្នក sell ធនាគារឬក៏ពួកអ្នក sell របៀបពាក់ព័ន្ធទៅនឹង insurance ខ្ញុំឃើញភាគច្រើនគឺពួកគាត់ភាគច្រើនប្រើយុទ្ធសាស្ត្រនេះដើម្បីទី1គាត់ងាយស្រួលក្នុងការផ្ដល់ទំនុកចិត្តទៅឲ្យ customer ហើយទី2ទៀតគឺងាយស្រួលក្នុងការបង្ហាញឬក៏បញ្ជាក់ព័ត៌មានផ្ដល់ព័ត៌មានហ្នឹងទៅឲ្យ customer កាន់តែច្បាស់ហើយចំពោះចំណុចបន្ទាប់វិញ គឺ order operator ចំពោះ machinery នេះគឺជាទូទៅគឺគេសំដៅទៅលើការលក់ទៅលើការលក់ដែលបញ្ចុះបញ្ចូលអ្នកទិញហ្នឹងឲ្យធ្វើការទិញឬជាផលិតផលទៅតាមស្ថាប័នឬតំណាងចែកចាយរបស់ខ្លួនដូចជាប៉ាម៉ាស៊ីអីជាដើមនៅពេលដែលអតិថិជនគាត់ចង់ទិញថ្នាំពេទ្យឬក៏ទិញប្រដាប់ប្រដាយប្រើប្រាស់អញ្ចឹងគាត់អាចទិញពីរោងចក្រដោយផ្ទាល់ទេ ដូច្នេះគាត់ត្រូវតែទិញនៅតាមប៉ាម៉ាស៊ីផ្សេងផ្សេងដែលជាដំណើរចែកចាយរបស់ក្រុមហ៊ុននឹងហើយចំពោះចំណុចបន្ទាប់នោះគឺ order taker អឺ order getter ហើយចំពោះចំណុចនេះគឺបែងចែកជាពីរទី1គឺ technical support sales people និង merchandiser ហើយចំពោះ technical support វិញគឺជាទូទៅគេផ្ដោតទៅលើ ភារកិច្ចរបស់អ្នកលក់គឺជាគេផ្ដោតទៅលើ ប្រភេទអ្នកលក់ដែលផ្ដល់ការគ្រប់គ្រងទៅលើអ្នកលក់ផ្សេងផ្សេងទៀតមានន័យថាជាទូទៅតាម team sale នីមួយៗច្រើនតែមានប្រធានក្រុមហើយប្រធានក្រុមនោះឯងដែលគេចាត់ទុកថាជា technical support sale people មានថាគាត់ចាំនៅចាំជួយ support គុនក្រុមផ្សេងផ្សេងទៀតនៅពេលដែលមានបញ្ហាឬពេលមានចម្ងល់ផ្សេងផ្សេងអញ្ចឹងហើយចំពោះ merchandiser ហ្នឹងពាក់ព័ន្ធទៅនឹងតំណែងចែកចាយមានថាពួកគាត់ច្រើនតែទិញអវ៉ាន់ stock ទុក ហើយនឹងលក់បន្តទៅឲ្យអតិជនទៀតដើម្បីរកប្រាក់ចំណេញមានថា ដូចជាដេប៉ូចែកចាយទទួលស្តុកលក់អីវ៉ាន់ចាប់ហួយជាដើមអញ្ចឹងមានថាគាត់ទិញស្តុកអីវ៉ាន់ដូចជាកូកាកូឡាឬក៏អីវ៉ាន់ភេសជ្ជៈផ្សេងផ្សេងអញ្ចឹងដើម្បីលក់បន្តទៅឲ្យអតិជនផ្សេងទៀតក្នុងគុំម្ដងដើម្បីរកប្រាក់ចំណេញហើយចំពោះចំណុចបន្ទាប់វិញគឺយើងនឹងធ្វើការបកស្រាយអំពី B2B ដែលមានន័យថា business to business B2C ទៅ business to customer ហើយនឹងចុងក្រោយនោះគឺ selling អឺហើយយើងទៅ slide ខាងមុខមកទៅខ្ញុំនឹងធ្វើការបកស្រាយលម្អិតចំពោះអឺទី1នោះគឺ B2C អឺសុំតោះចំពោះ B2C នេះគឺជាទីផ្សារដែលមានលក្ខណៈសាមញ្ញមួយគឺអតិថិជនធ្វើការទិញផលិតផលឬសេវាកម្មសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនឬសម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារហើយចំពោះ B2C នេះ ប្រភេទទំនិញរបស់គាត់ក៏មាន3ប្រភេទដែរទីមួយនោះគឺ fast moving consumer good ដែលអក្សរកាត់វា FMCG ហើយ ចំពោះ fast moving consumer good នឹងពាក់ព័ន្ធទៅនឹងចំណេញដែលអតិថិជនធ្វើការទិញផលិតផលទូទៅដែលពាក់ព័ន្ធទៅនឹងការចំណាយហិរញ្ញវត្ថុតិចតួចហើយវាសាមញ្ញមែនតើដូចជាច្រាសដុសធ្មេញថ្នាំដុសធ្មេញឬក៏គ្រឿងទេសផ្សេងផ្សេងឬក៏សាប៊ូកក់សក់អីជាដើមអញ្ចឹងមានថាផលិតផលទាំងអស់ហ្នឹងវាអត់ចាំបាច់ត្រូវឲ្យគាត់ហ្នឹងគិតពិចារណាច្រើនឬចំណាយលុយធំទេមានថាជាទូទៅគាត់ប្រើអឺជាទូទៅរាល់ថ្ងៃក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់គាត់តែម្ដងហើយចំពោះចំណុចបន្ទាប់វិញ អឺគឺសេមីដូរបល consumer good ដែលផលិតផលទាំងអស់នេះត្រូវបានតិចទិញហ្នឹងតិចជាង F FMCG ដែលតិចជាង fast moving consumer good ដែលផលិតផលប្រភេទនេះច្រើនតែធ្វើឲ្យអតិថិជនមានទំនោរចំណាយពេលច្រើននិងថវិកាច្រើនជាមធ្យមហើយឧទាហរណ៍ជាក់ស្ដែងដូចជាអឺសំទោសផងអឺ ច្រើនភាគច្រើនដូចជា laptop ទូរស័ព្ទដៃឬក៏របស់មួយចំនួនដែលគាត់ប្រើការគិតជាលក្ខណៈមធ្យមក្នុងការ ទិញវាហើយចំពោះចំណុចទី3នោះគឺ durable consumer good គឺជាផលិតផលសំដៅលើប្រភេទទំនិញឬសេវាកម្មដែលតម្រូវឲ្យអតិថិជនធ្វើការសម្រេចចិត្តច្រើននិង ចំណាយថវិកាច្រើនមុននឹងធ្វើការទិញហើយផលិតផលទាំងអស់នេះយើងអាចសម្ដៅទៅលើដូចជាផ្ទះរថយន្ត កុំព្យូទ័របើសិនជាយើងចំណាយទៅលើកុំព្យូទ័រច្រើនគឺយើងប្រោតទៅលើកុំព្យូទ័រផងដែរហើយអាចជា insurance ដោយសារវាចំណាយពេលចំណាយលុយច្រើនក៏ដូចជាត្រូវធ្វើការកាត់ច្រើនហើយចំពោះចំណុចនេះត្រូវបានចប់ហើយចំពោះចំណុចបន្ទាប់នោះគឺ B2B ដែលជាលក្ខណៈ business to business ហើយចំពោះ B2B នេះត្រូវបានគេកំណត់លក្ខណៈនៃការទិញទំនិញជាលក្ខណៈធំធំឬទិញដោយក្រុមហ៊ុនឬអតិថិជនដែលគាត់មានសក្តានុពលឬអតិពលខ្ពស់ហើយការទិញនោះភាគច្រើន ទិញដោយអ្នកជំនាញនិងមានការប្រឹក្សាច្បាស់លាស់ហើយ សំទោផងហើយចំពោះលក្ខណៈទំនិញនៃ B2B នោះក៏មាន3ដូចនឹង B2C ដែរទី1នោះគឺ market for supply and consumable ពាក់ព័ន្ធទៅនឹង raw material ពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់វត្ថុធាតុដើមឬក៏សេមី manufacture good ពាក់ព័ន្ធទៅនឹងទំនិញពាក់កណ្ដាលសម្រាប់ដូចជាឧទាហរណ៍ថាក្រុមហ៊ុន iPhone មួយមុននឹងគាត់ខ្លាយជាទូរស័ព្ទ iPhone មួយគ្រឿងគឺគាត់ត្រូវទិញ screen ពីប្រទេសចិនឬក៏ទិញថ្មពីប្រទេសកូរ៉េអញ្ចឹងអញ្ចឹងមានថាថ្មហើយនឹង screen ហ្នឹងគឺជាអឺ supply and consumable good នឹងតែម្ដងគឺជាពាក់ព័ន្ធទៅនឹងផលិតផលពាក់កណ្ដាលសម្រាប់ឬក៏យើងអាចនិយាយបានថាជាវត្ថុធាតុដើមហើយចំពោះទំនិញប្រភេទទី2នោះគឺ market for capital equipment ពាក់ព័ន្ធទៅនឹងការ ដំឡើងម៉ាស៊ីនឬក៏ឬក៏បរិការផ្សេងផ្សេងហើយសូម្បីតែពាក់ព័ន្ធទៅនឹងការដាំគ្រាប់ពូជបើយើងនិយាយពីវិស័យកសិកម្មវិញចំពោះការដាំគ្រាប់ពូជការ trade មានថា trade គ្រាប់ពូជហ្នឹងក៏គេអាច ចាត់ទុកថាគឺជា market for capital equipment ដែរហើយចំពោះចំណុចចុងក្រោយប្រភេទទំនិញចុងក្រោយនោះគឺ market for business service ដែលពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាពាក់ព័ន្ធទៅនឹងសេវាកម្មផ្នែកប្រឹក្សាយោបល់ពាក់ព័ន្ធទៅនឹងផ្នែកបច្ចេកបច្ចេកទេសក្នុងការផ្ដល់ជា លក្ខណៈសិក្ខាសាលាទៅឲ្យគ្នារវាងគ្នាមុនពេលដែលពួកគេដោះដូរទំនិញហើយចំពោះចំណុចបន្ទាប់នោះ មិនសូវសុំ slide គឺ selling as career ហើយចំពោះចំណុចនេះគឺក្នុងសភៅដែលពួកខ្ញុំបានសិក្សាហ្នឹងគឺភាគច្រើនគឺគេបាននិយាយថាវាមិនអាចទៅរួចទេក្នុងការផ្ដល់ prescription ហ្នឹងមានថាលក្ខណៈជាក់លាក់ណាមួយឬក៏លក្ខណៈសម្បត្តិជាក់លាក់ណាមួយដើម្បីកំណត់ថាតើបុគ្គលហ្នឹងគឺជាភាពជោគបុគ្គលហ្នឹងគាត់មានភាពជោគជ័យទៅលើផ្នែក sale ហើយទោះបីជាទោះបីជាអឺ គេនិយាយចឹងក៏ដោយប៉ុន្តែមានលក្ខណៈមួយចំនួនដើម្បីខំសង្កល់ថាពួកគាត់ហ្នឹងមានលក្ខណៈពេញលេញដែលអាចថាជា cell មួយដែលរៀង successful ដែរតែក្នុងនោះគេបានរៀបរាប់ថាទីមួយនោះគឺ empathy និង and interest in people មានថាការយល់ចិត្តនិងមានចំណាប់អារម្មណ៍ទៅលើ មនុស្សមានថាមានទំនោរទៅលើ ការចូលចិត្តមនុស្សនិយាយជាមួយមនុស្សអីចឹងជាដើមហើយទី2នោះគឺ ability to communicate ពាក់ព័ន្ធទៅនឹងសមត្ថភាពក្នុងការទំនាក់ទំនងហើយទី3នោះគឺ determination ពាក់ព័ន្ធទៅនឹងការបដិចិត្តមានថាគាត់ចង់ធ្វើអីហ្នឹងគាត់គឺគាត់ត្រូវតែធ្វើអីឲ្យបានមានថាគាត់ set គោលដៅគឺគាត់ត្រូវធ្វើឲ្យបានចំពោះទី4នោះពាក់ព័ន្ធនឹង self discipline និង resilience ពាក់ព័ន្ធទៅនឹងមានថាគាត់មានវិន័យផ្ទាល់ខ្លួនហើយមានថាគាត់នឹងថឹងហើយទី2ហើយបន្ទាប់ហ្នឹងគឺគាត់មានភាពអត់ធ្មត់ចំពោះចំណុចបន្ទាប់វិញពាក់ព័ន្ធទៅនឹង image of selling មានថា image of selling តើទស្សនវិជ្ជារបស់គេហ្នឹងមើលមកការលក់ហ្នឹងមើលឃើញយ៉ាងណាចំពោះចំណុចនេះនៅក្នុងសភៅគេបានលើក3ចំណុចដែលពាក់ព័ន្ធទាំង demotivate មានថាធ្វើឲ្យផ្នែកសែនហ្នឹងគាត់ឆាប់បាក់ទឹកចិត្តដែលទី1នោះ គឺគេនិយាយថា because of their perceived loss data មានថាដោយសារអាចមកពីនឹងអាចមកពីជីវប្រវត្តិឬក៏ background របស់គាត់មានថាបើសិនជាគាត់ background របស់គាត់ឬក៏ status របស់គាត់ហ្នឹងគាត់មិនសូវបានរៀនសូត្រគាត់មានជីវភាពរៀងលំបាកគាត់សូវមានបទពិសោធន៍នៅក្នុងជីវិតអញ្ចឹងវាធ្វើឲ្យការលក់របស់គាត់ហ្នឹងធ្លាក់ចុះហើយនៅពេលដែលការលក់របស់គាត់ហ្នឹងធ្លាក់ចុះហ្នឹងវាធ្វើឲ្យគាត់បាត់ទឹកចិត្តហើយជាទូទៅសញ្ញាដែលធ្វើឲ្យ ការទៅជាតិហ្នឹងពី customer ហ្នឹងពាក្យច្រើន customer ឲ្យគាត់ហ្នឹងរងចាំយូរមានថាពេលដែលគាត់ call ទៅគេអញ្ចឹងគាត់ធ្វើការលក់ទៅតិជនមួយហ្នឹងគេថាអូខេចាំផ្លែចាំគេមានពេលចាំគេទេមកវិញបន្ទាប់មកក៏គាត់រងចាំរហូតទៅហ្នឹងគាត់ធ្វើឲ្យគាត់បាត់ទឹកចិត្តដែរហើយមួយទៀតវិញពាក់ព័ន្ធទៅនឹង canceling appointment មានថាគេបាន cancel ការណាត់ជួបរបស់គាត់ ដែលថាឧទាហរណ៍ថាគេជឿរើសគាត់ក្នុងការណាត់ជួបដើម្បីប្រឹក្សាយោបល់ដើម្បីសិក្សាពីទំនិញឬក៏សេវាកម្មដែលពួកគាត់ត្រូវទិញហ្នឹងប៉ុន្តែចែកដន់អីក៏ត្រូវបាន concern ថាត្រូវបានចាត់ទុកជាមោឃៈដោយសារតែគេគិតថាគាត់ហ្នឹងអត់អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឹក្សាយោបល់ជាមួយឯងដូច្នេះវាអាចធ្វើឲ្យគាត់បាត់ទឹកចិត្តកាន់តែខ្លាំងហើយចំពោះចំណុចបន្ទាប់វិញអឺនៅក្នុងនេះគឺចំណុចទី2នេះគឺគេនិយាយតែនៅ B2B situation មានថាពាក់ព័ន្ធទៅនឹង business to business situation នេះមានថា sell person ហ្នឹងគាត់ទៅជួប buyer នៅក្នុង office ហ្នឹងហើយ buyer នៅក្នុង office ហ្នឹងគាត់គឺជាជនជនបរទេសព្រោះថា ជនមួយដែលមានជាតិសាសន៍ហ្នឹងខុសពីគាត់ហើយពេលខ្លះទៅវា មានអារម្មណ៍ថាអត់ងាយស្រួលក្នុងការចរចាគ្នាប្រមាណដោយសារទី1នឹងជាតិសាសន៍ខុសគ្នា ហើយទី2នឹងមកពីក្រុមហ៊ុនខុសគ្នាហើយហើយចំពោះចំណុចទី3នោះសូម slide បន្ទាប់ហ្នឹងហើយ the sale person ហ្នឹង tend to work alone មានថាគាត់មាន ទំនោរធ្វើការតែឯងតែឯងហើយគាត់ភាគច្រើនគឺទៅណាទៅនៃអញ្ចឹងគាត់ទៅតែឯងហើយជាទូទៅ sale ផ្នែក sale ហ្នឹងគេធ្វើការជាក្រុមហើយភាគច្រើនគេមានមានថាគេរុះរាយរាក់ទាក់គេមិនសូវជានៅតែឯងហើយបើសិនជា បុគ្គលម្នាក់ហ្នឹងគាត់មានទំនោរបែបហ្នឹងវាអាចធ្វើឲ្យគាត់ហ្នឹងកើតជំងឺរោគចិត្តដែលគេ អង្គភាសាអង់គ្លេសហៅថា psychological ហ្នឹងហើយវាអាចធ្វើឲ្យក្រុមហ៊ុនហ្នឹងមានផលប៉ះពាល់ដល់ក្រុមហ៊ុនច្រើនមែនតើហើយចំពោះចំណុចនេះត្រូវបានបញ្ចប់ហើយចំពោះចំណុចបន្ទាប់វិញខ្ញុំ slide បន្ទាប់មកសិនអូខេហើយចំពោះចំណុចបន្ទាប់វិញគឺគេនិយាយពី ការយល់ឃើញខុសហើយនឹងយល់ឃើញត្រូវហើយនឹងទស្សនវិជ្ជាជាក់ស្ដែងនៃការមើលមើលថាសែហ្នឹងគាត់គិតថាមិនចំពោះទស្សនវិជ្ជាជាក់ស្ដែងនឹងការ misconception ហ្នឹងពាក់ព័ន្ធទៅនឹងការយល់ឃើញខុសហើយចំពោះចំណុចទី1ហ្នឹងដែលគេជាទូទៅហ្នឹងអូមកសរសុំស្លាយបន្តចាំខ្ញុំបញ្យល់ទៅស្លាយបន្តវិញហ្នឹងហើយចំពោះចំណុចទី2ចំណុចទី1ហ្នឹងគឺ selling is a worldwide career មានថាជាទូទៅពលរដ្ឋគេថា selling ហ្នឹងវាមិនមែនជា worldwide career ប៉ុន្តែការពិតទៅនៅក្នុងសភៅគេបានបញ្ជាក់ថា អា selling ហ្នឹងគឺជា worldwide career ដោយសារតាជាទូទៅមនុស្សនៅក្នុងជីវិតមានថា lifetime របស់គាត់ហ្នឹងគាត់មានបទពិសោធន៍ទៅថាបើសិនជាគាត់ជា sales person ឬក៏គាត់ជាមិនមែនជា sales person ក៏ដោយប៉ុន្តែគាត់មានទំនោរក្នុងការគាត់បង្កើតទំនាក់ទំនងគាត់បង្កើតសម្រេចចិត្តគាត់បង្កើតមានថាគាត់មានភាពរស់រាយគាត់បង្កើតក្នុងការបញ្ចុះបញ្ចូលអតិជនហ្នឹងគឺគាត់ជាយើងអាចចាត់ទុកថាគាត់ហ្នឹងគឺគាត់ជា sales person ម្នាក់បានដែរបើសិនជាគាត់មិនមែនជាមានមានថា basic job របស់គាត់ជា sales ហ្នឹង ហើយចំពោះចំណុចបន្ទាប់វិញគឺពាក់ព័ន្ធទៅនឹង gold gold product do not sell themselves មានថាមនុស្សទូទៅគេថាបើសិនជា product នឹងល្អយើងមិនត្រូវការលក់ទេមានថា product នឹងល្អមិនត្រូវការពួក sell ទេប៉ុន្តែជាទូទៅការប៉ັດវិញនៅក្នុងសភៅគេបានបញ្ជាក់ថាទោះបី product នឹងល្អក៏ដោយក៏ដាច់ខាតត្រូវតែមានការជំរុញពីផ្នែក sell ដែរដូចគេបានលើកឧទាហរណ៍មួយចំនួនពាក់ព័ន្ធថាបើសិនជា product ហ្នឹង excellent ថាល្អឲ្យខ្ចោះក៏ដោយប៉ុន្តែ ធ្វើយ៉ាងណាទៅអតិថិជនដឹងថាប្រដាក់នឹងមានភាពអត់ខ្ចោះដូច្នេះដាច់ខាតត្រូវតែមានផ្នែក sale មួយដើម្បីគាត់ suggestion ឬក៏គាត់មានថាគាត់ advertise ទៅឲ្យអតិថិជនដើម្បីអតិថិជននឹងមានចំណាប់អារម្មណ៍ក៏ដូចជាដឹងពីផលិតផល information ឬក៏ detail ពីផលិតផលនឹងដែរដូច្នេះចំពោះចំណុចហ្នឹង image of selling ហ្នឹងត្រូវបានបញ្ចប់ហើយពួកយើងនឹងធ្វើការបកស្រាយចំពោះចំណុចបន្ទាប់វិញអឺអូនៅ image selling មួយ សំទោសចំពោះ skill ដែលអឺដែល សែលពួកសែលហ្នឹងត្រូវតែមានហ្នឹងទី1នោះគឺ sincerity ដែលភាគច្រើនគឺគាត់ប្រកែស្ដាប់មានថាឧទាហរណ៍ថាអតិជនពេលដែលគាត់និយាយអីមកអញ្ចឹងគាត់ដឹងថាអតិជនហ្នឹងត្រូវការអីមានថាគាត់គាត់យល់គាត់ងាយស្រួលមានថាគាត់យល់ស្ថានភាពយល់ដឹងថាអតិជនងាយគាត់ដឹងថាអតិជនហ្នឹងត្រូវការអីហើយចំពោះទី2ហ្នឹងគឺ ethic ពាក់ព័ន្ធទៅនឹងអឺពាក់ព័ន្ធទៅនឹងក្រមសីលធម៌ដែលភាគច្រើនជាទូទៅ ភាគច្រើនចំណុចហ្នឹងភាគច្រើនគេចង់ឲ្យពួកសែនហ្នឹងកុំឲ្យនិយាយនិយាយនិយាយមែនថានិយាយចង់លក់ឲ្យដាច់ច្រើនពេកភាគច្រើនចង់ឲ្យពួកគាត់ហ្នឹងស្ដាប់ទៅលើអតិថិជនឲ្យបានកាន់តែច្រើនវិញដើម្បីចង់ដឹងថាអតិថិជនហ្នឹងគាត់ត្រូវការអីហើយចំពោះចំណុចចុងក្រោយហ្នឹងគឺ asking asking ហ្នឹងពាក់ព័ន្ធនឹងថាគាត់ប្រកែកចោតជាសំណួរសួរទៅអតិថិជនដើម្បីកំណត់ឬក៏ ក្នុងគោលបំណងហ្នឹងគឺដើម្បីចង់ដឹងថាអតិជនហ្នឹងគាត់ត្រូវការអីមានថាគាត់ចោលសំណួរហ្នឹងទៅធ្វើឲ្យ customer គាត់គាត់អាចឆ្លើយមកចំ អ្វីដែលគាត់ត្រូវការមកដូច្នេះចំពោះចំណុចហ្នឹងត្រូវបានបញ្ចប់អឺសុំតោះចំណុចនេះគឺ the nature and role of cell sales management ហ្នឹងគឺពាក់ព័ន្ធទៅនឹង skill របស់ sales management តែនៅក្នុងនោះគេបានបញ្ជាក់ថាមាន3បន្ថែមគឺ planning organizing និង controlling ហើយចំពោះ good sales management ហ្នឹងមានថា អ្នកគ្រប់គ្រងផ្នែក sales ហ្នឹងភាគច្រើនគឺគេ ឲ្យអត្ថភាពទៅលើបុគ្គលម្នាក់ដែលគាត់មាន personality ហ្នឹងអាចធានាបានថាគាត់នឹងអាចធ្វើការជាក្រុមបានហើយគាត់អាចនឹងមានសមត្ថភាពក្នុងការលក់ខ្លួនឯងបានដែលមានថាគាត់មានសមត្ថភាពក្នុងការលក់ដាច់ច្រើនជាងកូន team របស់គាត់ជាងនឹង sale ធម្មតាហើយចំពោះចំណុចបន្ទាប់វិញហើយនេះគឺជា characteristic របស់ sales management ហើយនិង sales person ដែលគេបានចែកចេញជាពីរ ហើយគេឲ្យលំដាប់បន្ទុកដូចដូចខុសខុសគ្នាដែលទីមួយនោះពាក់ព័ន្ធទៅនឹង communication and listening skill ពាក់ព័ន្ធទៅនឹងប្រសិទ្ធការប្រស័យតទៅគ្នានឹងការស្ដាប់មិនថាសមត្ថភាពក្នុងការស្ដាប់គាត់ពីគេហ្នឹងគាត់ដឹងថាគាត់ឆាប់យកអត្ថន័យរបស់គេគាត់ថាដឹងថាគេចង់បានអីអញ្ចឹងទៅបន្ទុកវាមួយមួយដូចគ្នាអញ្ចឹងខ្ញុំអត់ធ្វើការបកស្រាយច្រើនទេខ្ញុំភាគច្រើនខ្ញុំបកតាកន្លែង skill ហ្នឹងឲ្យទេដើម្បីព្រោះលំដាប់បន្ទុកនេះយើងអាចមើលខ្លួនឯងបាននៅខាងស្ដាំដៃចំពោះ human relate skill ហ្នឹងពាក់ព័ន្ធទៅនឹងការធ្វើការ ការជាមួយមនុស្សមានថាគាត់នឹងអាចធ្វើការជាក្រុមបានអត់ហើយ organization organization and time នឹងពាក់ព័ន្ធ time management skill នឹងពាក់ព័ន្ធទៅនឹងការគ្រប់គ្រង ពេលវេលារបស់គាត់ថាគាត់មានពេលវេលានឹងសម្រាប់ក្រុមការងារប្រមាណគ្រួសារប្រមាណសម្រាប់អតិជនខាងក្រៅនឹងប្រមាណហើយពាក់ព័ន្ធចំពោះ skill បន្ទាប់នឹងគឺ knowledge possession ពាក់ព័ន្ធទៅនឹងចំណេះដឹងផ្នែក ផលិតផលរបស់គាត់ឬក្រុមហ៊ុនរបស់គាត់មានថាពេលដែលអតិជនសួរអីមកគាត់ដឹងដែរពីឲ្យតែព័ត៌មានពីក្រុមហ៊ុនឬក៏ផលិតផលរបស់គាត់ជាមួយ skill បន្ទាប់ហ្នឹងគឺ coaching skill មានថាគាត់បកកែបរៀនអញ្ចឹងមានថា sales management ហ្នឹងគឺគាត់ត្រូវការ skill នឹងខ្លាំងមែនទែនរហូតដល់15នោះហើយចំពោះ skill បន្ទាប់ហ្នឹងគឺ motivation motivational skill ពាក់ព័ន្ធទៅនឹងការ skill ដែលគាត់អាចជំរុញលើកទឹកចិត្តមនុស្សនៅជុំវិញខ្លួនគាត់បានហើយចំពោះ skill បន្ទាប់នោះគឺ Honda and Ethicon ហ្នឹងពាក់ព័ន្ធទៅនឹងភាពស្មោះត្រង់និងក្រមសីលធម៌ចំពោះអឺ tendency ហ្នឹងពាក់ព័ន្ធថាភាពគាត់ថាបើសិនជាគាត់ set goal ឲ្យមកគាត់ត្រូវធ្វើឲ្យបានណារបៀបអញ្ចឹងហើយមួយទៀតវិញគឺ selling skill ពាក់ព័ន្ធទៅនឹងផ្នែកលក់ហ្នឹងតែម្ដង ដាច់ខាត salesperson គាត់ត្រូវតែមានជំនាញផ្នែកលក់ហើយចំពោះ skill បន្ទាប់នោះគឺ leadership skill ពាក់ព័ន្ធទៅនឹងពាក់ព័ន្ធទៅនឹង ភាពជាអ្នកដឹកនាំគាត់ត្រូវតែមានភាពជាអ្នកដឹកនាំហើយចំពោះមួយទៀត adaptability ហ្នឹងពាក់ព័ន្ធទៅនឹងមានថាស្គាល់កលៈទេសៈមានថាគាត់ flexibility គាត់អាចបត់បែនបានគ្រប់កលៈទេសៈហើយចំពោះចំណុចនេះត្រូវបានបញ្ចប់ប៉ុណ្ណឹងហើយចំពោះចំណុចបន្ទាប់វិញគឺពាក់ព័ន្ធទៅនឹង marketing concept ដែលនៅក្នុងសភៅគេបានបែងចែកជា4ទី1នោះគឺ selling orientation production orientation product orientation និង marketing orientation ដូច្នេះខ្ញុំធ្វើស្មាធ្វើការបកស្រាយចំពោះចំណុចនីមួយៗឲ្យលម្អិតនៅ slide បន្ទាប់ទី1នោះគឺ selling orientation selling orientation ហ្នឹងគឺជាការតម្រង់ទិសនៃការលក់ដែលមានគោលដៅចម្បងហ្នឹងគឺធ្វើយ៉ាងណាឲ្យផលិតផលគាត់ហ្នឹងលក់ឲ្យដាច់ហ្មង ចឹងគាត់អត់សូវខ្វល់ពីផ្នែកអីផ្សេងផ្សេងប៉ុន្មានទេហើយគោលបំណងចម្បងនោះគឺមិនមែនតែសំដៅទៅលើផលិតផលឬផលិតកម្មទៀតមានថាគាត់ធ្វើមិនបដាក់គាត់ចេញមកគឺគាត់ត្រូវលក់ឲ្យដាច់ចឹងក្នុងគោលបំណងហ្នឹងហើយចំពោះចំណុចបន្ទាប់វិញគឺពាក់ព័ន្ធនឹង production សុំ slide production orientation មានថាចំពោះចំណុចនោះគឺ គេសំដៅទៅលើការតម្រង់ទិសដែល ផ្ដោតទៅលើការខិតខំប្រឹងប្រែងក្នុងគោលបំណងដើម្បី សម្រេចនៅប្រសិទ្ធភាពក្នុងការផលិតកម្មខ្ពស់មានថាតើប្រដាក់ហ្នឹងត្រូវធ្វើមិនធ្វើមិនដើម្បីឲ្យការផលិតហ្នឹងវាលឿនហើយវាចំណាយតិចមានថាបើយើងនិយាយទៅរបៀបជា economic scale មានថាបើសិនជាគាត់ផលិតមួយឯកតា មួយឯកតានៃផលិតផលរបស់គាត់តើចំណាយអស់ប៉ុន្មានបើសិនជាគាត់ផលិត10ឯកតាប្រហែលជាថោកជាងហ្នឹងមានថាធ្វើយ៉ាងណាគាត់ប្រឹក្សាយ៉ាងណាដើម្បីឲ្យ production មានថាផលិតកម្មរបស់គាត់ហ្នឹងឲ្យវា affection ហើយអស់អស់លុយតិចចំពោះចំណុចបន្ទាប់វិញគឺ product orientation ចំពោះ product orientation នេះគឺគេសំដៅទៅលើ សំដៅទៅលើការតម្រង់ទិសដែលប្រកាន់ខ្ជាប់នៅការផលិតផលិតផលមួយដែលល្អបំផុតឬផ្ដល់នៅសេវាកម្មមួយដែលល្អបំផុតចំពោះអតិថិជនមានថាចំពោះចំណុចនេះគឺគេបដោតតែទៅលើផលិតផលមានថាធ្វើម៉េចឲ្យផលិតផលហ្នឹងមានគុណភាព មានប្រសិទ្ធភាពប្រើទៅល្អហើយបើនិយាយពីសេវាកម្មវិញសេវាកម្មហ្នឹងប្រើទៅត្រូវចិត្តអតិថិជនអាចដោះស្រាយបញ្ហាអតិថិជនបានអញ្ចឹងចំពោះចំណុច product orientation ហ្នឹងគឺគេបដោតតែទៅលើ product សិក្សាតែម្ដងគេអត់ខ្វល់ថា product ហ្នឹង ត្រូវផលិតមិនអីអញ្ចឹងដូច្នេះផ្នែកនីមួយៗហ្នឹងគឺគេផ្ដោតតែទៅលើផ្នែកដែលគេត្រូវវិភាគហើយចំពោះចំណុចចុងក្រោយហ្នឹងគឺពាក់ព័ន្ធទៅនឹង marketing orientation ចំពោះ marketing orientation ហ្នឹងគឺជាការតម្រង់ទិសដៅដែលសកត់ធ្ងន់ទៅលើតេជជនដែលជាកូនសោហ្នឹងដែលគេនិយាយនៅនេះគឺជាកូនសោសម្រាប់ឲ្យអាជីវកម្មហ្នឹងមានការអភិវឌ្ឍនិង survive មានថាអាចឲ្យ អាជីវកម្មមួយហ្នឹងអាចបន្តជីវិតទៅខាងមុខបានទៀតហើយអ្វីដែលសំខាន់ជាងនឹងទៅទៀតគឺ marketing orientation ហ្នឹងប្រកាន់យកទិសដៅដើម្បីផ្ដល់នៅអ្វីដែលអតិថិជនត្រូវការនិងចង់បានមានថាគាត់សិក្សាទៅលើអតិថិជន ថាអតិថិជនសម័យហ្នឹងគាត់ត្រូវការឧទាហរណ៍ថាកាបូបលុយមួយគាត់សិក្សាថាអតិថិជនគាត់ត្រូវការកាបូបលុយបែបម៉េចមានថា ធន់មានថាពេលត្រូវទឹកទៅអត់អីអញ្ចឹងពេលដែលគាត់សិក្សាពីអ្វីដែលអតិថិជនចង់បាននឹងហើយគាត់ក៏ចាប់ផ្ដើមផលិតផលិតផលមួយដើម្បីបំពេញតម្រូវការអតិថិជនមានថាគាត់សិក្សាពីតម្រូវការនិងអ្វីដែលអតិថិជនចង់បានជាមុនសិនហើយចំពោះចំណុចនេះត្រូវបានបញ្ចប់ហើយចំពោះចំណុចបន្ទាប់ នេះគឺជាតារាងប្រៀបធៀបរវាង sell orientation និង marketing orientation ព្រោះពីរនឹងស្រដៀងគ្នាដូច្នេះខ្ញុំនឹងធ្វើការប្រៀបធៀបឲ្យដូច្នេះយើងមើលចំណាំព្រួនវាទី1នោះចំពោះ sell orientation ហ្នឹងគឺ production មានថាគាត់ធ្វើការផលិតសិនមានថាផលិតកម្មគាត់គឺបានចាប់ផ្ដើមហើយបន្ទាប់មកគាត់បានជាផលិតបានជាផលិតផលបន្ទាប់មកគាត់ធ្វើការ sell ធ្វើការ sell ហើយទៅដល់ដៃ customer ប៉ុន្តែបើយើងក៏លើកមើលផ្នែក marketing វិញមានថាគាត់សិក្សាពី customer needs សិនមានថាគាត់សិក្សាពី customer ជាមុនសិនថា customer ហ្នឹងត្រូវការអីបន្ទាប់មកទើបគាត់ចាប់ផ្ដើមផលិតកម្មរបស់គាត់មានថាគាត់ដឹងថាអតិជនត្រូវការអីហើយគាត់ផលិតអ្វីដែលអតិជនត្រូវការដើម្បីដោះស្រាយបញ្ហាផ្សេងៗដែល ទេជនហ្នឹងកំពុងជួបប្រទះបន្ទាប់មកគាត់ទើបធ្វើការ sell ជាក្រោយអញ្ចឹងមានថា sell orientation ហ្នឹងគឺគាត់ផ្ដោតសំខាន់ទៅលើផ្នែក sell ស្ថាបនិកគាត់បានបានចេញជារូបរាងហើយហើយប៉ុន្តែចំពោះ marketing វិញគឺអត់ទេមានថាគាត់ទៅសិក្សាពីអតិជនសិនថាត្រូវការអីបន្ទាប់មកទើបគាត់ផលិតផលហ្នឹងហើយទើបគាត់ដាក់លក់ទៅក្នុងទីផ្សារដូច្នេះចំពោះចំណុចខ្ញុំមានតែប៉ុណ្្នឹងទេហើយចំពោះចំណុចបន្ទាប់ implementing the marketing concept ហ្នឹងនឹងធ្វើការបកស្រាយដោយហងត្រី បាទសូមអរគុណច្រើនប៊ុនហុងបាទជំរាបសួរលោកគ្រូហើយសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងចំណុចបន្ទាប់គឺយើងនឹងអឺចូលរួមទាំងអស់គ្នាក្នុងការស្ដាប់ក៏ដូចជាអឺពិនិត្យទៅលើក្នុងការបំបង្ហាញតាក់ទងជាមួយ ចំណុច implementing និង marketing concept ក្នុងនេះដែរហើយយើងឃើញថានៅពេលបច្ចុប្បន្ននេះក្រុមហ៊ុន មានការផ្លាស់ប្ដូរពី marketing ពីអឺ brand មកដល់សម័យទំនើបនេះ ហើយវាទាមទារឲ្យក្រុមហ៊ុននីមួយៗអនុវត្តដោយការប្រើប្រាស់នៅបច្ចេកវិទ្យាថ្មីទៅលើ ក្នុង marketing នឹងដែលមានដូចជា techniques ហើយនិង concept ដើម្បី implement marketing concept នឹងឲ្យកាន់តែឲ្យកាន់តែល្អប្រសើរតកតងជាមួយនឹងទី1 market segmentation ហើយនិង targeting ក្នុងនេះដែរក្នុងការកាត់ចំណាយទីផ្សារគឺវាមានសារៈសំខាន់ដែលដែលហេតុមួយចំនួនមានដូចខាងក្រោមនេះ ទី1គឺយើងអាចកំណត់បានច្បាស់លាស់ នៅចំណុចដែលខ្វះខាត នៅក្នុងទីផ្សារតកតងជាមួយនឹងការប្រកួតប្រជែងជាដើមទី2គឺតកតងជាមួយនឹងការដែលពួកជាដែលជាអ្នកដែលម្ចាស់ក្រុមហ៊ុនឬក៏តែផ្នែកទីផ្សារអាចបង្កើតនៅផលិតផល ថ្មីថ្មី ដែលអាចបំពេញតម្រូវការ ត្រឹមត្រូវនិងទីនិងទី3គឺតកតងជាមួយនឹងអឺការកំណត់បាននៅអតិថិជន potential ដែលយើងអាចផលិតនៅ product ណាមួយហើយ យើងអាចងាយអាចនិយាយបានថាងាយលុបដាច់ព្រោះថាយើងអាចបានយើងបានកំណត់ការកាត់ចំណាយទីផ្សារបាន ត្រឹមត្រូវម្យ៉ាងវិញទីដែរនេះគឺជាឧទាហរណ៍មួយចំនួនដែលតកតងជាមួយនឹងការកាត់ចំណាយទីផ្សារជារឿយៗដែលគេតែងតែប្រើប្រាស់នោះគឺទី1គឺ consumer product market ដែលគេនឹងសាកសួរតកតងជាមួយនឹង IQ ភេទចំណូលសសរខ្លះ đôi ក៏ដូចជា geographical location ហើយ type of president, resident ជាពិសេសទៅលើ personality របស់ consumer benefit ឬក៏ user rate តកតងជាមួយនឹងការធ្វើ ờ, ờ, segmentation chúng តកតងជាមួយនឹងចំណុចទី2គឺ industry product hay ហើយនឹង market đại dương ờ, từ cái ដែលយើងធ្វើការកាត់ចំណាយទីផ្សារទៅលើ end use market ទៅលើ benefit từ ដូចគ្នាទៅនឹង consumer ដូចគ្នាដែរទៅលើ company size geographical location hay ហើយ user rate ដូចគ្នា ហើយចូលមកដល់ចំណុចទី2ធំគឺ marketing mix បាទសុំតោហូតដែរតាក់ទងជាមួយនឹង marketing mix នេះយើងជាទូទៅតែតែគិតថាអាមានតែ4ប្រភេទទេមាន product price promotion ឬក៏ pledge ជាដើមប៉ុន្តែក្នុងសិភៅគេបានបញ្ជាក់ឲ្យថា marketing mix មិនមានគ្រាន់តែ4 5 6 7ទេ តែវាមានរហូតដល់15ហើយនៅក្នុងនេះដែរការបង្កើតឡើងគឺសុទ្ធតែអឺ ពីអ្នកដែលអ្នកប្រែផ្សេងផ្សេងគ្នាក៏ដូចជា ឆ្នាំក៏ខុសខុសគ្នាដែរប៉ុន្តែនៅក្នុងសៀវភៅនេះខ្ញុំសូមលើកយកក៏ដូចជានៅក្នុងបទបង្ហាញនេះផ្ទាល់លើកយកបកស្រាយតែ4ចំណុចទេ ក្នុង marketing mix របស់យើងណាគឺលោក Jerome Bakati ដែលយើងតែតែនិយមប្រើប្រាស់នៅក្នុងនាពេលបច្ចុប្បន្ននេះ ទី1តកតងជាមួយនឹង price price គឺយើងនិយាយអំពីតកតងជាមួយកម្រិតនៃ price តកតងជាមួយ credit term ការផ្លាស់ប្ដូរនៃតម្លៃក៏ដូចជាការ discount ជាដើមទី2តកតងជាមួយនឹង product គឺសំដៅទៅលើ feature នៃ product ការវិច្ឆប់ quality the range ជាដើមទី3ទៅលើ promotion ដែលទូទៅ គឺយើង ធ្វើទៅតាមការ advertising publicity sale promotion personal selling ឬក៏ ធ្វើទៅលើ sponsorship នឹងទី4នោះគឺ place ដែលតាក់ទងមិនមិនមិនគ្រាន់តែ channel distribution អីជាដើមទេគឺតាក់ទងជាមួយនឹង inventory ផងដែរចំណុចបន្ទាប់តាក់ទងជាមួយនឹង product life cycle product life cycle វាប្រៀបបានទៅនឹងវដ្តជីវិតរបស់មនុស្សយើងដែរកើតចាស់ឈឺស្លាប់ជាដើមហើយ product ក៏វាមាន ដូចគ្នា ចាប់ផ្ដើមពីការ introduction រហូតដល់ចំណុចទី2 growth ទី3 majority ទី4គឺ decline អញ្ចឹងខ្ញុំទៅធ្វើការបកស្រាយឲ្យកាន់តែក្បោះក្បាយជូនដល់អ្នកទាំងអស់គ្នាតាក់ទងជាមួយចំណុចទី1 introduction នៅក្នុងចំណុចនេះដែរការលក់គឺចាប់ផ្ដើមការឡើងបន្តិចម្ដងបន្តិចម្ដងប៉ុន្តែវាមិនមិនមិនមិន fast នោះទេវារៀង slow ហើយណាមួយដែរការចំណុចគឺមានច្រើនផងដែរអញ្ចឹងចំណុចនេះគឺតម្រូវឲ្យអ្នកធ្វើ marketing ឬក៏ marketing manager គឺត្រូវតែធ្វើទីផ្សារ ឲ្យបានច្រើនដើម្បីឲ្យអតិថិជនគាត់ស្វែងយល់គាត់យល់ដឹងពីរបៀបប្រើប្រាស់ក៏ដូចជាស្វែងយល់បន្ថែមទៅកាន់តែខ្លាំងទៅលើប្រដែករបស់របស់យើងផ្ទាល់ទី2 growth ចំណុចនេះ គឺចង់បង្ហាញថាការលក់របស់ team sales team ឬក៏ marketing management team នឹងគឺវាចាប់ផ្ដើម growth ហើយគឺទទួលបាន ចំណូលហើយនៅពេលហ្នឹងណាទទួលបានចំណូលហើយដោយសារតែការធ្វើ marketing យើងនៅក្នុងចំណុច introduction នោះគឺវា effect វា effective នៅក្នុងចំណុចនេះតកតចំណុចទី3 maturity ចំណុចនេះអាចនិយាយបានថាការលក់គឺជាដល់កម្រិតកំពូលហើយក៏ប៉ុន្តែក៏វាជាចំណុចមួយដែលនឹងឈានទៅដល់ឲ្យ product នោះ decline ផងដែរហេតុអីដោយសារតែ competition competitor នោះក៏មានការកើនឡើង profit របស់យើងការចំណាយក៏ច្រើនបន្តបន្តរហូតហើយការអភិវឌ្ឍ product របស់យើងបើមិន ឋិតនៅភាពល្អប្រសើរដោយឋិតនៅក្នុងចំណុចទី2ដែលហៅថាចំណុចក្រោមទៅទេវានឹងអាចធ្វើឲ្យ product ឬក៏ការលក់របស់យើងនឹងកាន់តែ កាន់តែ decline ហើយចំណុចទី4នេះចំណុចនឹងហើយដែលដែល product នឹងគឺចាប់ផ្ដើម decline ព្រោះថា profit margin នឹងចាប់ផ្ដើម depress even further តែម្ដងអញ្ចឹងដែរ ការវិវត្តរបស់ product life cycle នោះគឺចាប់ផ្ដើមដូចខ្ញុំបានបញ្ជាក់ជាងគឺចាប់ផ្ដើមពី introduction រហូតដល់ crawl ទី3នោះគឺ maturity ទី4គឺ decline តែម្ដងដូច្នេះ sale person ជាពិសេសគឺ marketing team ត្រូវតែធ្វើ research and development ធ្វើយ៉ាងណាឲ្យការដែល product នោះគឺមានភាព unique ឬក៏ផ្សព្វផ្សាយទៅដល់អតិថិជន ធ្វើយ៉ាងណាឲ្យ product នឹងកាន់តែលក់ដាច់ទៅធ្វើឲ្យអាកម្រិតនៃ decline គឺមិនមិនសូវមានតកតងជាមួយចំណុចបន្ទាប់ implication of product life cycle យើងគិតថាអឺជាទូទៅគឺមាន4នឹងហើយដូចបានបញ្ជាក់ណាក៏ប៉ុន្តែផលិតផលខ្លះមិនមិនមិនអញ្ចឹងទេផលិតផលខ្លះអាចគ្រាន់តែចូលដល់ introduction ហើយ growth ហើយវាចាប់ផ្ដើម decline តែម្ដងបាទ វាវាមិនសុទ្ធតែទាំងអស់ថា product ទាំងអស់តែជាមាន4ចំណុច introduction growth maturity ឬក៏ decline ទេដោយសារតែ product មួយចំនួនគាត់ចាប់ផ្ដើមមកឬក៏អាចបាត់ទៅវិញតែម្ដងនេះដោយសារតែយុទ្ធសាស្ត្រនៃការធ្វើទីផ្សារក៏ដូចជា sales person មិនទាន់មាន លក្ខណៈសមត្ថភាពមួយពេញលេញទៅក្នុងការ sale ទៅលើ product មួយនេះហើយនេះគឺជាអឺគឺជាក្រាបមួយដែលបានបង្ហាញពីកម្រិតទាំង4 ដែលខ្ញុំបានបង្ហាញតាក់ទងជាមួយនៅ product life cycle ពីចាប់ផ្ដើមពី introduction រហូតដល់ close maturity ហើយដល់ decline ចំណុចទី3តាក់ទងជាមួយ product adoption and diffusion ចំណុចនេះដែរអឺ series មួយនេះត្រូវបានបង្កើតឡើងដោយលោក Everett Rogers នៅក្នុងឆ្នាំ1962ហើយវាស្តីងគ្នាខ្លាំងមែនទែនទៅនឹង product life cycle ដែលបានបង្ហាញ mention ខាងដើមនេះហើយ នៅក្នុង theory មួយនេះដែរគឺវាបង្ហាញអំពី innovative behavior and how that characteristic of your product can affect rate of adoption អញ្ចឹងដើម្បី កាន់តែយកច្បាស់ខ្ញុំសូមបង្ហាញ5ចំណុចធំធំដែលវាអាចកំណត់ទៅលើ innovation ហ្នឹងណាទី1នេះគឺមានន័យថាគុណសម្បត្តិដែលតកតទៅលើនឹង adapt adaptation ហើយ diffusion ហ្នឹងគឺ វាល្អប្រសើរជាងទៅនឹង product ឬក៏សេវាកម្មដទៃនៅក្នុងទីផ្សារទី2ការបណ្រិចខ្លួនកាន់តែល្អទៅដល់អតិថិជនគោលដៅក៏ដូចជា potential needs of customer ទី3 complexity in terms of how can be used ហើយនឹងអាច understand បានទី4គឺ it its disability in terms of how it can be tried beforehand ហើយនឹង some kind uh, of test វាអាចថា bet អាចធ្វើឲ្យ Midcare ទិញអាចធ្វើឲ្យអតិជននោះ purchase លើកចុងក្រោយគឺ Midcare communication ឬក៏ communicability ដែលវាជាកម្រិតមួយអាចធ្វើឲ្យការពិពណ៌នាការបង្ហាញឲ្យកាន់តែល្អប្រសើរវាថាឈានមុខវាវាមានន័យថាការទិញនោះគឺគ្រាន់តែឃើញអាចចំណាប់អារម្មណ៍នៅក្នុងការទិញនឹងវាវាលឿនឬវា priority នៅក្នុងអឺដែលយើងការប្រើប្រាស់ community របស់យើងអឺ communication របស់យើងនឹងបានល្អទី3តកតងជាមួយនឹងចំណុចដដែលប៉ុន្តែ point តូចមួយទៀតគឺ pricing តម្លៃគឺការកំណត់តម្លៃមួយ មានភាពចាំបាច់មែនទែននៅក្នុងការធ្វើទីផ្សារក៏ដូចជាការ កំណត់ទៅលើ product ហើយការកំណត់ទៅលើតម្លៃនេះត្រូវតែវាស៊ីអាចនិយាយបានថា វា balance គ្នាជាមួយនឹង customer ដែលយើង offer ទៅហើយជាមួយនឹងថ្លៃដើមនៃ product របស់យើងនឹង ចឹងក្នុងនឹងដែរគេបានកំណត់ចំណុចមួយចំនួនដើម្បីការធ្វើយ៉ាងណាកំណត់តម្លៃឲ្យបានត្រឹមត្រូវចំណុចមួយចំនួននោះដែលយើងគួរតែ consider វាដូចជាទី1 company objectives មានន័យថា ការសម្រេចចិត្តនៅក្នុងការកំណត់តម្លៃត្រូវតែយោងទៅតាមត្រូវតែ អនុវត្តទៅតាម company objective ថាតើ context of company financial ហើយហើយនិង marketing objective នោះវាយ៉ាងដែរអានេះគឺអាស្រ័យទៅលើ company នីមួយនីមួយយើងមិនអាច specific នៅពេលនេះបានទេប៉ុន្តែនៅពេលដែលយើងធ្វើទីផ្សារមែនទែនទៅ គឺគេបានកំណត់ទីតតែ company objective គឺគេចាប់ដើរតែផ្លូវណាគេចង់បានកំណត់ទៅលើ break even ជាដើមទៅពេលណាទី2តទៅជាមួយ market marketing objectives អញ្ចឹងបើយើងកំណត់តម្លៃមិនចំអឺ marketing objective ទេ គឺវាអឺមិនមិនការលក់យើងមិន balance គ្នាទេដូច្នេះដែរមកក្នុងនាមយើងជា manager ឬក៏ជា management team តាក់ទងជាមួយនឹង marketing ហ្នឹងគឺត្រូវតែ មានការប្រឹក្សាក៏ដូចជា communicate ឲ្យបានល្អជាមួយនឹង sales management ហើយនឹង individual នៅក្នុង team sales នេះហើយទី3នេះគឺគិតទៅលើ demand គឺទៅលើ debate មានន័យថានៅក្នុងទីផ្សារពេលខ្លះ debate កើតឡើងពេលខ្លះ debate ចុះខ្សោយអញ្ចឹងការកំណត់តម្លៃរបស់យើងនេះវាគេស្រួលក៏អាចថាបានពិបាកក៏អាចថាបានក៏ប៉ុន្តែអ្នកទីផ្សារមានការស្វែងយល់ដឹងច្រើនបើដឹងច្បាស់ពី demand នោះការកំណត់ថ្លៃយើងអាចកំណត់ខ្ពស់អាចកំណត់ទាបគឺបានងាយស្រួលហើយដូចទី4តកតទៅជាមួយថ្លៃដើមណាយើងគិតទៅលើ cost អញ្ចឹងដែរអឺ ក្នុងនាមជា sale manager គួរតែយល់ឲ្យកាន់តែច្បាស់ពី concept នៃថ្លៃដើមនឹងដូច្នេះដែរការកំដត់ថ្លៃដើមត្រូវវាតាក់ទងជាមួយនឹង operation តាក់ទងជាមួយនឹង raw material អីជាដើមដើម្បីការកំណត់ថ្លៃដើមមាន ភាព ត្រឹមត្រូវមួយបូកបញ្ចូលជាមួយនឹងអឺភាគរយនៃប្រាក់ចំណេញដែលយើងចង់បាននេះទី5តាក់ទងជាមួយ competition ឬក៏ competitor consideration ដែលយើង ពិនិត្យទៅលើពូប្រកួតប្រជែងជាទូទៅយើងគិតថាអឺពូប្រកួតប្រជែងនៅពេលដែលដំឡើងថ្លៃខ្លែកទៅលើប្រដែកមួយហ្នឹងគេគេមិនសុចេះឲ្យយើងតម្លៃថ្លៃតាមឬក៏បើគេចុះតម្លៃយើងមិនគួរបញ្ចុះតម្លៃតាមដែរប៉ុន្តែគេមានវិធីសាស្ត្រមួយទៀតនោះគឺគួរតែកាត់បន្ថយទៅការអឺខ្សែរបស់ប្រដែកនឹងមានទំហំនៃប្រដែកអឺឧទាហរណ៍បើគូប្រកួតប្រជែងយើងបញ្ចុះតម្លៃប៉ុន្តែ ទំហំក៏ដូចជាគុណអាចនិយាយបានថា quantity នៃ product នឹងស្ថិតនៅភាពរូបភាពដូចមុនដដែលអញ្ចឹងយើងគួរតែឬក៏មិនគួរយើងមិនគួរកំណត់ធ្លាក់ថ្លៃនេះគេទេប៉ុន្តែយើងគួរណាតែ reduce ទៅលើសាយរបស់ product យើងបាទអឺចំណុចទី4តកតងជាមួយនឹងការចែកចាយ distribution នេះ វាមានសារៈសំខាន់ដើម្បីធ្វើឲ្យប្រដែករបស់យើងទៅដល់ដៃអ្នកប្រើប្រាស់អញ្ចឹងនៅក្នុងនេះដែរគេបានកំណត់ ចំណុចមួយចំនួន ដោយខាងក្រោមនៅក្នុងការធ្វើ distribution ក្នុងការ select ក្នុងការជ្រើសរើសអឺតំណាងអ្នកចែក distribution មួយដែលបានត្រឹមត្រូវណាទី1តកតជាមួយ selection of distribution channels ក្នុងនឹងដែរអឺគឺគេជ្រើសរើសទៅលើ distribution channel គឺគួរតែជ្រើសរើសប្រភេទដែរដែល available ហើយអាចទៅដល់ជួយយើងអាចជួយផលិតផលយើងអាចជួយឲ្យអាអាមានន័យថាផលិតផលដែលយើងបានផ្ដល់ឲ្យនឹងបានទៅដល់ដៃអតិថិជនពិតប្រាកដទី2នោះគឺកំណត់ទៅលើ level of customer service มันគ្រាន់តែ មាន distribution មួយដ៏ល្អនោះទេយើងត្រូវតែមាន customer service មួយដែលអាចផ្ដល់ដល់អតិថិជននៅភាពលឿនរហ័សដូចជា delivery period ហើយនឹងវិធីសាស្ត្រនៃការដឹកជញ្ជូនដែលដែលមានភាពឆ្លៀសវៃណាមួយអតិថិជនមិនរងចាំយូរឬក៏ចំតាយពេលយូរនៅក្នុងការទទួលនៅសេវាកម្មរបស់ខាងចែកចាយនោះទេទី3 the terms of condition of distribution យើងគួរតែយល់កាន់តែច្បាស់ តកតទៅជាមួយនឹងលក្ខខណ្ឌដែលរួមបញ្ចូលនឹងមានដូចជាអឺ minimum order stocking quantity ហើយនឹង credit payment ឬក៏ discount term distributor ជាដើមប៉ុន្តែចំណុច distribution នេះខ្ញុំគ្រាន់តែសង្ខេបខ្លីៗទេនៅក្នុង chapter 4អ្នកទាំងអស់គ្នានឹងបានស្វែងយល់ច្បាស់តាក់ទងជាមួយនៅ distribution channel management ចំណុចទី5តាក់ទងជាមួយ communication នៅក្នុងការលក់ នៅក្នុងការធ្វើទីផ្សារជាដើម communication គឺមានសារៈសំខាន់ហើយនៅក្នុងនោះដែរ communication វាមានធ្វើទៅលើអឺ advertising ទៅលើ sale promotion publicity ហើយនិង sponsorship ជាដើមតកតងជាមួយចំណុចទី6ដែលយើងបានដឹងហើយប៊ុនហុងគាត់បានបកស្រាយតកតងជាមួយនឹងលក្ខណៈផ្សេងផ្សេងភាពខុសគ្នាជាដើមទៅលើ marketing in marketing in B to C ឬក៏ B to B នឹង ចឹងមកក្នុងពេលនេះគឺយើងនឹងយកមក implement តើតើការប្រើប្រាស់ទៅលើ marketing មិនយើងគួរធ្វើបែបណាដើម្បីឲ្យត្រូវជាមួយនឹង B2B ធ្វើបែបណាឲ្យត្រូវនឹង B2C ចំណុចដំបូងនេះគឺតាក់ទងជាមួយ marketing mix in B2C market នៅក្នុង B2C market នេះគឺវាពាក់ព័ន្ធខ្លាំងជាមួយនឹងអតិថិជន បាទតាក់ទងទៅនឹងអតិថិជនផ្ទាល់ឬក៏ family ជាលក្ខណៈគ្រួសារក៏ដូចជា private អីជាដើម ចំណុចទី1ក្នុង marketing mix តកតងជាមួយនឹង B2C market គឺ product product របស់យើងគួរតែ design អឺឲ្យល្អប្រសើរមានថាបង្កើត branding product ហ្នឹងឲ្យឲ្យមានភាពល្បីល្បាញការវិច្ឆប់នៃ product ហ្នឹងមានភាពអឺមានន័យថាការសំល្អមើលវាវាស្រស់ស្អាត logo នឹងឲ្យច្បាស់លាស់ហើយម្យ៉ាងទៀតដែរការធ្វើឲ្យ product របស់យើងមានភាព standardize ចំណុចទី2គឺ promotion promotion គឺអាចនិយាយបានថាអឺនៅក្នុង marketing វាក្នុង marketing វិញហ្នឹងវាមិនយើងមិនប្រើ personal tool ទេប៉ុន្តែជំនួសមកវិញគឺយើងប្រើប្រាស់នៅ personal styling not non professional tools but យើងប្រើប្រាស់ personal styling ព្រោះថាការលក់រាយទៅដល់អតិថិជនភាគច្រើន គឺយើងទៅប្រើ personal selling នឹងហើយដែល ធ្វើឲ្យអតិជននឹងស្វែងយល់ហើយក៏យើងងាយស្រួលនៅក្នុងការ prospect ទៅដល់អតិជនឲ្យយកកាន់តែ detail ទៅលើ product មួយនឹងដែរទី3តកតងជាមួយតម្លៃតម្លៃអាចនិយាយបានថាអឺអឺការ negotiation between buyer and seller នឹងវាដូចជា infrequently នៅក្នុង B2C ណាហើយអឺចំណុចចំណុច price នឹងដែរតកតងជាមួយនឹង B2B វាមានលក្ខណៈផ្សេងគ្នាបន្តិចអញ្ចឹងខ្ញុំទៅបកស្រាយបន្តទៀតអឺ តាក់ទងជាមួយនឹង B2C ដដែលប៉ុន្តែ តាក់ទងជាមួយនឹង place ទីតាំង distribution ទីក្នុង B2C ហ្នឹងតែតែមានន័យថា take place អឺឲ្យឲ្យល្អប្រសើរមួយដើម្បីក្នុងការអឺលូឲ្យអតិថិជននឹងគឺមានភាពងាយស្រួលហើយអាចនិយាយបានថាយើងមិនអាចកំណត់បានច្បាស់ទេអឺខ្ញុំចង់បញ្ជាក់កន្លែងនឹងដដែល គឺវា depend ទៅលើ market ហើយនឹង objective របស់ company ដែរគាត់ចង់បានតេជជននៅតំបន់ណាតេជជនប្រភេទណាការលក់ប្រភេទណាគាត់ចង់លក់ច្រើនឬក៏លក់តិចអីហ្នឹងតែនោះគឺតាម depend on objective របស់ក្រុមហ៊ុនគ្រាន់តែ ត្រូវចាំថា place ហ្នឹងត្រូវតែវាគេស្រួលដើម្បីផ្ដល់ឲ្យអតិថិជនបាទតកតងជាមួយនឹងចំណុច បន្ទាប់មួយទៀតបាទ marketing mix នៅក្នុង B2B តែម្ដងបាទ business to business មុននឹងយើងនិយាយពី business to customer ឥឡូវ marketing mix នៅក្នុង B2B វិញតើវាខុសប្លែកបែបដែរណាបើយើង compare ជាមួយនឹង B2C ទីមួយ product product នៅក្នុង B2B market នឹងគឺវា អាចនិយាយបានថាជារឿយៗគឺគេជ្រើសរើសទៅលើ product ដែលមានភាព specification ច្បាស់លាស់មួយមិនមែនទិញរាយអីច្រើនដូចទៅនឹង B2C ទេ ហើយប្រដេកនោះអឺវាទៀបទាឲ្យមានអឺអឺគេហៅថា assurance product after sale ហើយ the technical service being of particular important ជាដើមទី2តកតងជាមួយនឹង promotion promotion នៃកន្លែងនេះអឺអាចនិយាយបានថានៅក្នុង B2C គឺប្រើប្រាស់ច្រើន ប្រើប្រាស់ច្រើនទៅលើ promotion នឹងដោយសារតែ ការទិញជាលក្ខណៈ B2B គឺមានលក្ខណៈច្រើនមិនមែនតិចទេអញ្ចឹងដែរការធ្វើ marketing ទៅលើ promotion នេះគឺភាគច្រើនទៅលើ direct marketing វា effective ខ្លាំងមែនទែននៅក្នុង B2B market ណាដូចជាការប្រើប្រាស់ទៅលើ email ឬក៏ message អីជាដើមទី3តកតជាមួយតម្លៃតម្លៃនៅក្នុងទីផ្សារ B2B គឺបើយើងអឺគិតមើលទៅឃើញថាតម្លៃនោះ គឺវា likely to be negotiated in B2B market ទៅលើតាមតម្លៃនៃប្រភេទមុខងារប្រភេទទំនិញឬក៏ដូចជាកូតានៃទំនិញដែរដែលទិញទៅបើយើងទិញច្រើនទទួលបានច្រើនតិចតិចអឺអឺតិចច្រើនអស់តម្លៃយើងរៀនធូរថ្លៃអញ្ចឹងទៅតិចតិចយើងអស់តម្លៃច្រើនអញ្ចឹងទៅអញ្ចឹងអានេះគឺមានការចរចាច្រើនបន្តិចដែរនៅ ក្នុងតម្លៃនៃការធ្វើទីផ្សារនៅក្នុង B2B market បាទសូមតបមកទី4តកតងជាមួយនឹង place ទីតាំងទីតាំងដោយសារតែ B2B គឺយើងមាន intermediary មួយដើម្បីភ្ជាប់ B2B នេះចឹងដែរគេធ្វើទៅលើ distribution នេះគឺភាគច្រើនវាផ្ទាល់វា direct ណាចឹងដែរគេចង់ឲ្យសារៈចំណុចសំខាន់នៃ B2B market គឺធ្វើយ៉ាងណាបង្កើនឲ្យ អាការដែលចាយចាយឲ្យកាន់តែលឿនជាងមុនអីចឹងទៅឲ្យកាន់តែ reliability ហើយនឹងគេបញ្ជាក់ផងទៀតដែរថា delivery គឺវាមានសារៈសំខាន់ដោយមិនហូបបានលើកឡើងអញ្ចឹងណានៅក្នុងទីផ្សារការធ្វើ delivery គឺអ្នកដែល sell delivery ហ្នឹង sell deliver ហ្នឹងឬក៏ផ្នែក delivery ហ្នឹងគឺវាមានសារៈសំខាន់ណាស់បើថាមានបញ្ហាអតិថិជនក៏នឹងបោះបង់នៅក្នុងការ purchase នៃបន្ទប់ទិញទៅផងដែរ ចំណុចបន្ទាប់តកតងជាមួយនឹងតំណែងតំណងរវាង sale ហើយនិង marketing ប៉ុន្តែគាត់បានបញ្ជាក់ឲ្យថា sale ហើយនិង marketing មានភាពខុសគ្នាមិន sale oriented sale oriented ហើយ marketing oriented ដែល sale ហ្នឹងគឺផ្ដោតសំខាន់ទៅលើ production ហើយផលិតមកលក់ឲ្យអតិថិជនតែប៉ុណ្ណោះប៉ុន្តែ marketing គឺគាត់ពិនិត្យទៅមើល need ឬក៏ want របស់ customer ចឹងដែរនៅក្នុងនេះវាមានតំណែងតំណងគ្នាទៅវិញទៅមកហើយ ចំណុចនេះខ្ញុំសូមបង្ហាញពី company organization chart តទៅជាមួយនឹង sales oriented company យើងឃើញថាចាប់ផ្ដើមដំបូងគឺ beat managing director ផ្ទាល់តែម្ដងហើយនឹង beat អ្នកនៅផ្នែកខាងក្រោម department 7ចំណុចទៀត department 7 department មួយនេះជា production director finance director HR sale purchasing research development management service ក្រៅពីហ្នឹង គឺមានការលក់ មានម្នាក់ទៅលើ sale team ណាទៅលើ sale team ទៅតាមតំបន់នីមួយៗហើយមានអ្នកតំណាងនៅក្នុងក្រុមក៏ដូចជាមានអ្នកតំណាង លក់នៅតាមតំបន់តូចតូចតូចផ្សេងផ្សេងទៀតនេះទៅលើ sale oriented company ប៉ុន្តែតកតោកជាមួយនឹងចំណុចនេះតារ៉ែននេះគឺបង្ហាញអំពី organizational chart របស់ក្រុមហ៊ុន ផ្នែក marketing oriented ចាប់ផ្ដើមដំបូងពី direct marketing director ដូចគ្នាដែរ ក៏ប៉ុន្តែយើងពិនិត្យមើលទៅឃើញថាមានភាពខុសប្លែកគ្នាគឺគេបញ្ចូល background director មួយទៀតស្ថិតនៅពីខាងលើ save manager បន្ទាប់មកបើធ្លាក់មកដល់ខាងក្រោមខាងក្រោមមាន sale លក់ទៅតាមតំបន់ area ឬក៏ផ្សេងផ្សេងហើយមានអ្នកដំណើរការលក់អីផ្សេងផ្សេងទៅគ្នាដែរ សរុបមកវិញយើងឃើញថាយើងអាចកំណត់ចំណាំភាពខុសផ្នែកគ្នាទៅលើ sale oriented ហើយនិង marketing oriented company ណាឃើញថាបើ marketing oriented company គឺវាស្ថិតនៅលើផ្នែក sale oriented company ហើយក៏គេ បានបញ្ជាក់ផងដែរថា sale oriented នេះគឺវាជាផែនមួយនៃ activity របស់ marketing function បន្ទាប់តកតងជាមួយនឹង differential differential advantage នៅ ក្នុងនឹងដែរក្នុងការទាញយកភាពមានថាចំណេញក៏ដូចជាគុណសម្បត្តិផ្សេងផ្សេងគ្នា ដើម្បីធ្វើឲ្យយុទ្ធសាស្ត្រទីផ្សារនឹងមានភាពជោគជ័យគឺតម្រូវឲ្យមានការ communicate ជាមួយនឹង sales person ក៏ប៉ុន្តែក៏មានបញ្ហាមួយចំនួនដែរបើសិនជាការដែល communicate ហើយក៏ដូចជាកើត មានន័យថាទំនាក់ទំនងជាមួយ salesperson ហ្នឹងมันបានគ្រប់ជ្រុងជ្រោយអញ្ចឹងគេលើកពី danger ចំនួនពីគេហៅថា common danger ចំនួនពីចំណុចទី1នេះគឺនិយាយបានថា salesperson can undermine differential advantage by repeat repeat ទៅលើ អ្វីដែលផ្ដល់ឲ្យអតិថិជននោះគឺវាលើសវាលើសមានន័យថា product មានតែប៉ុណ្្នេះទេប៉ុន្តែផ្ដល់ឲ្យទៅដល់ប៉ុណ្ណោះ វាលើសពីអ្វីដែលមានភាពជាក់ស្ដែងពិតប្រាកដទៅលើផលិតផលនឹងទី2នោះគឺការផ្ដល់ឲ្យអតិថិជននឹងអឺវាវាថា feature ដែល analyze អញ្ចឹងទៅអតិថិជន មានគាត់ទទួលបានអីមិនទទួលបាន benefit ទេប៉ុន្តែវាជា negative វិញអញ្ចឹង customer ដែលអឺធ្វើឲ្យអា customer benefit need to be communicated in term that uh, are meaningful to the customer កន្លែងហ្នឹងគឺវាសំខាន់អញ្ចឹងអញ្ចឹងបើថា ការផ្ដល់ជូនទៅដល់អតិថិជនបន្ត្រឹមត្រូវការផ្ដល់ដល់ការ communicate ក៏ដូចជាពីពលនេះទៅលើប្រដាកនឹងមានភាពភូកម្រិតមួយពីទិភាពជាក់ស្ដែងទៅធ្វើឲ្យអតិថិជនបាត់ទំនុកចិត្តជាដើមដើម្បី second way ដើម្បីធ្វើឲ្យ marketing effect ទៅលើ personal selling function ណា ចឹងដែរគឺគេបានបញ្ជាក់ទៅលើ4ចំណុចធំធំគេអានេះគេហៅថាយុទ្ធសាស្ត្រនៅក្នុងការកំណត់ទៅលើ marketing objective ណានៅក្នុងនេះគឺផ្នែកក្នុង table នេះគឺមាន3ចំណុចធំធំផ្នែកខាងលើយើងឃើញថាមាន strategic marketing objective មាន sales objective ហើយនិង sales strategy ក៏ប៉ុន្តែខ្ញុំសូមបកស្រាយទៅលើចំណុចទី1 say strategic bearing objective ណាព្រោះថានៅពេលដែលអ្នកទាំងអស់គ្នាស្វែងយល់បួចំណុចនេះហើយ say objective ហើយនិង say strategy អ្នកទាំងអស់គ្នាអាចប្រៀបធៀបគ្នាមើលបានខ្ញុំសូមបង្ហាញដោយសំខាន់តទៅជាមួយ bill bill នេះគឺគេចង់បដោតទៅលើ ការ sale ហើយ marketing sale target ទេអញ្ចឹងខ្ញុំសូមលើកផ្ទាល់តែម្ដងទៅមួយចំណុចនេះបើយើងឃើញថា bill ទៅលើ sale objective គឺគេ bill ទៅលើ sale value តែទៅលើ sales strategy វិញគឺគេចង់បាន high call rate on existing account ឬក៏ on existing customer ជាដើមទៅទី2តកតជាមួយនឹង whole whole នេះមានន័យថាគេនិយាយអំពី profit oriented financial គេនិយាយអំពី market share customer service ហើយនិង quality នៃ product នឹងបាទទី3តកតជាមួយនឹង harvest harvest harvest គឺមានន័យថា គេប្រើពាក្យមួយ ROI គ្នាយើងប្រហែលជានៅចាំហើយនៅដឹងពាក្យហ្នឹងហើយគឺអឺ ពាក្យហ្នឹងដូចជា revenue of investment revenue of uh, investment ជាដែរហើយនឹង cash flow អីហ្នឹងហើយនឹងទី4តកតងជាមួយ divest divest ហ្នឹងគឺ គេនិយាយអំពី case probably case flow ដូចគ្នាដែរដូចគ្នាយើងបានឃើញនៅការប្រៀបធៀប sale objective ហើយនឹង sale strategy ចឹងឬក្នុង sale objective គេនិយាយអំពី clear inventory quickly ដើម្បីអីដើម្បីឲ្យ sale strategy នេះ stress strategy គាត់មានការ discount អញ្ចឹងទៅអញ្ចឹងវាធ្វើឲ្យ sales objective នេះគឺវាអាចធ្វើឲ្យ inventory ឆាប់ clear ឆាប់លក់ចេញច្រើនជាដើមហើយក៏មានបញ្ហាមួយចំនួនដែលកើតឡើងដែរក៏ប៉ុន្តែក៏មាន ដំណោះស្រាយដែរគេហៅថា sale by in sale by in ហ្នឹងគឺធ្វើឲ្យអឺ sale people នោះមាន responsibility នៅក្នុងការ implement marketing plan ហ្នឹងហើយ research ហ្នឹងក៏គេបានបង្ហាញដែរថាឱកាសនៃការទទួលបាន sale buy in ហ្នឹងត្រូវមានការពង្រឹងទៅលើចំណុច4ធំធំ ទី1គឺ objective and uh, rational persuasion ទី2ទៅលើ system uh, sensitivity sensitivity and responsiveness to reality ទី3ទៅលើ involvement in strategy creation ទី4ទៅលើ positioning for success កត្តាទាំង4ហ្នឹងហើយពង្រឹងឲ្យមាន sale buy in អញ្ចឹងខ្ញុំនឹងបកស្រាយចំណុចនីមួយៗចំណុចទី1ទៅលើ objectivity and rational persuasion នៅក្នុងនេះដែរគឺគេចង់បង្ហាញថា នៅក្នុងការអនុវត្តទៅលើ marketing implementation plan marketer គាត់គួរតែ បង្ហាញនៅ objective ឲ្យបានច្បាស់លាស់វាជា fake មួយ fake objective fake objective មិនមែនជាអឺគ្រាន់តែប្រមាលគិតដោយមិនមានផុសតាងមួយច្បាស់លាស់នោះទេអញ្ចឹង marketer គួរតែបង្ហាញនឹងទៅដល់ឲ្យ sales person គាត់ប្រកាន់ទៅយល់ច្បាស់ហើយនឹងជឿទុកចិត្តបាទជឿទុកចិត្តថា marketing strategy វាប្រកាសជា វាអញ្ចឹងមែនមិនគ្រាន់តែជាការប្រដិតឡើងទេ តកតងជាមួយចំណុចទី2នោះគឺ sensitivity and responsiveness to reality ចឹងដែរ marketer ឬក៏ marketing management team នឹងគួរតែ encourage ទៅឲ្យ sales people នឹង share experience នៃការលក់របស់ពួកគាត់ហើយស្ដាប់សំណួរស្ដាប់ចម្លើយរបស់ពួកគាត់ស្ដាប់ idea របស់ពួកគាត់នឹងជាចំណុចសំខាន់ចំណុចទី3នេះគឺ involvement in strategy creation ក្រៅពីស្ដាប់ហើយយើងត្រូវតែយើង ត្រូវតែឬក៏គួរតែយកគំនិតរបស់ sale person នឹងចូលមកបញ្ចូលនៅក្នុង plan implement strategy plan របស់ខាង management team ហេតុអីនៅពេលដែលធ្វើអញ្ចឹងទៅធ្វើឲ្យពួកគាត់មានអារម្មណ៍មួយថាវាជាចំណែកមួយរបស់ពួកគាត់ស្ថិតនៅក្នុងការធ្វើ marketing plan ហ្នឹងអញ្ចឹងធ្វើឲ្យគាត់មាន feeling មួយសម្រាប់ការ implement ហ្នឹងបាទសម្រាប់ការលក់ហ្នឹងទី4ទៅលើ positioning for success ទៅប្រកាសថា sales people ហ្នឹង uh, Mineta need to believe that the work marketing is doing helping them helping them to succeed in market, uh, marketplace ហ្នឹងអញ្ចឹង activity ហ្នឹង marketing manager ត្រូវតែ bring value មួយទៅដល់ sales person ឬក៏ sales force ហ្នឹងដើម្បី ជួយពួកគាត់ achieve objective នៃ ដែលបានបង្កើតឡើងរួមគ្នានៅពីចំណុចទី1ទី2ទី3ហ្នឹង marketing manager គួរតែ សួរសួរទៅលើ sales people ដែរថាតើអ្វីដែលអាចគាត់ជួយឲ្យ sales people ហ្នឹង successful នៅក្នុងការលក់អីហ្នឹងជាដើមអញ្ចឹងមានន័យថាយើងមិនគ្រាន់តែដាក់យុទ្ធសាស្ត្រហើយឲ្យ sales people ចាប់ផ្ដើមធ្វើតែម្ដងទេយើងគួរតែក្នុងនាមជា sales manager ក្នុងនាមជា marketing manager ពីគួរតែត្រូវតែពិភាក្សា ជាមួយនឹងសុំយោបល់ក៏ដូចជាផ្ដល់កំណត់យោបល់បន្ថែមបន្ថែមផ្សេងផ្សេងទៀតដើម្បីឲ្យ sales people ហ្នឹងគាត់ កាន់តែយល់ច្បាស់នៅក្នុងការលក់បាទបន្ទាប់ពីការធ្វើការបកស្រាយ ប្រមាណដូចជា10 11ចំណុចខាងលើរបស់គឹមហៀងរបស់ប៊ុនហុងហើយខ្ញុំបានផ្ទាល់រួចមកយើងអាចសន្និដ្ឋានបានថា ក្នុងការបកស្រាយខាងលើនេះគឺយើងបាន mention ទៅលើ nature និង role of selling management ដែលបាន discuss ខាងលើហ្នឹងតកតងជាមួយនឹង sale selling and management ហ្នឹងដែលដើម្បីធ្វើយ៉ាងណាឲ្យជា professional seller ឬក៏ professional selling sale people ហ្នឹង គេមិនបញ្ជាក់ថាលក្ខណៈលក្ខណៈណាមួយច្បាស់លាស់ថាណែអ្នកឯងធ្វើ marketing អ្នកឯងជា sale គួរតែមានចំណុចច្បាស់ច្បាស់លាស់ចែកចែកទៅអាចធ្វើបានក៏ប៉ុន្តែមិនមែនអញ្ចឹងទេគេគ្រាន់តែបញ្ជាក់ចំណុចមួយចំនួនដូចជាត្រូវមាន leadership skill ត្រូវមាន communication skill និង skill មួយចំនួនផ្សេងទៀតដែលបុនហុងបានបញ្ជាក់ហ្នឹងបាទហើយយើងមិនអាចកំណត់ច្បាស់លាស់100% specific skill នេះទៅតែ skill នេះ ត្រូវតែមាន skill នេះ skill នោះទៅអាចខ្លាចជា sales person ឬក៏ marketing បានឬទេតកតងជាមួយនឹងចំណុចបន្ទាប់ទៀតគឺកែ develop នៅក្នុង modern business thinking practice has been developed marketing concept នឹងហើយដែលបានបញ្ជាក់ខាងលើហ្នឹងមានដូចជា production oriented sales oriented marketing oriented ជាដើម មួយទៀតដែរ key concept មួយចំនួននៅក្នុង marketing ក៏យើងបានបង្ហាញនៅក្នុងការធ្វើបទបង្ហាញរួមជាមួយនៅ marketing segmentation និង target ទៅលើ product life cycle marketing វិញជាដើមហើយជាពិសេសទៅលើ implication implication of marketing orientation for sales activity ក៏ដូចជា role of selling ក្នុង marketing program ក៏បានបង្ហាញនៅខាងលើអញ្ចឹងដែរដើម្បីឲ្យកាន់តែស៊ីជម្រៅបាទដើម្បីឲ្យកាន់តែស៊ីជម្រៅក្បោះក្បាយនៅក្នុងការយល់ដឹងទៅលើអឺ marketing នឹងទៀតណា ដោយសារតែ marketing គឺវាផ្ដោតសំខាន់ទៅលើ needs and want of the customer អញ្ចឹងក្នុង chapter 3ក្នុង chapter 3អ្នកទាំងអស់គ្នានឹងបានស្វែងយល់កាន់តែច្បាស់អំពី nature of consumer and organizational buying behavior បាទសរុបមកក្នុងការធ្វើប័ណ្ណបង្ហាញតាក់ទងជាមួយនឹងក្រុមរបស់ពួកខ្ញុំតែមានគឹមហៀងប៊ុនហុងហើយនឹងខ្ញុំផ្ទាល់ត្រូវបានបញ្ចប់នៅពេលនេះសូមអរគុណក្នុងការចំណាយពេលវេលាទស្សនាវីដេអូនេះហើយមុននឹងបញ្ចប់ អឺពួកខ្ញុំទាំង3នាក់ក៏មានរៀបចំនៅសំណួរទាំងមានចំនួន7សំណួរនៅ ក្នុងការដើម្បីឲ្យអ្នកទាំងអស់គ្នាមិត្តរួមថ្នាក់ទាំងអស់គ្នាអឺ discuss ក៏ដូចជាពិភាក្សាជាមួយគ្នានៅសប្តាហ៍ក្រោយផងដែរអញ្ចឹងដែរអឺអ្វីដែលពួកខ្ញុំទាំង3ចង់ឲ្យអ្នកទាំងអស់គ្នាមើលហើយក៏ដូចជាធ្វើនោះគឺឆ្លើយ ទៅនឹងសំណួរទាំង7នេះបាទ ចំណាយពេលវេលាស្ដាប់វីដេអូហើយនឹងចំណាយពេលវេលាឆ្លើយហើយនឹងធ្វើទៅលើចម្លើយនៃ សំណួរទាំង7នេះហើយសប្ដាហ៍ក្រោយពេលដែលយើងបានជួបគ្នាអនឡាញភាសាទៀតគឺអ្នកទាំងអស់គ្នានឹងពិភាក្សានឹងបដូរយោបល់ទាំងអស់គ្នាទៅវិញទៅមកទៅនឹងសំណួរទាំង7នេះបាទហើយបើមានសំណួរអីផ្សេងផ្សេងទៀតអ្នកទាំងអស់គ្នាក៏អាចលើកឡើងនៅក្នុងសប្តាហ៍ក្រោយចោតសួរមកក្រុមរបស់ពួកខ្ញុំដូចគ្នាផងដែរ បាទសូមអរគុណច្រើនបាទហើយខាងក្រោមនេះជា reference មួយចំនួននៃការធ្វើទៅលើប័ណ្ណបង្ហាញក៏ដូចជាដកស្រង់ចេញពីសិភៅអឺដែលលោកគ្រូបានសេនឲ្យនេះហើយពួកខ្ញុំនឹងផ្ញើ slide ក៏ដូចជាវីដេអូនេះនៅពេលបន្តិចទៀតនេះ បាទសូមអរគុណច្រើនគឹមហៀងហើយប៊ុនហុងសម្រាប់ការព្យាយាមពួកយើងបាន present រួចរាល់អស់ហើយគ្រប់គ្នាអរគុណច្រើនលោកគ្រូក៏ដូចជាអ្នកទាំងអស់គ្នា